ួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺទឹកចលិនស៊ីបាទគឺយើងសម្រាប់ស្រោចនៅដំណាំប្រទាលកទុយកពើរបស់ខ្ញុំ នេះគឺទឹកចលិនស៊ីដែលខ្ញុំធ្វើនៅចំការរបស់ខ្ញុំបាទអញ្ចឹងឃើញថាកដុងខ្លះគឺបានដោះបានល្អហើយកដុងខ្លះក៏វាអត់ទាន់ឃើញដោះបានល្អទេ អញ្ចឹងយើងមានយើងមានមេវាស្រាប់យើងអាចលាយវាបន្តឬក៏យើងកំលាយយើងធ្វើអាថ្មីក៏បានដែរអញ្ចឹងអ្នកឃើញល្អពុកម៉ែបងប្អូនពេលវាដោះល្អទៅគឺយើងពណ៌វាគឺស្អាតតែម្ដងបាទពណ៌វាគឺស្អាតអញ្ចឹងយើងនេះឃើញទេ3កដងដែលដោះល្អពី5កដងនេះក៏ដោះល្អដែរនេះខ្ញុំអាចខ្ញុំយកវាប្រើបានហើយបាទអញ្ចឹងយើងអាចស្រោចទៅលើដំណាំ ដែលពុកម៉ែបងប្អូនចង់ស្រោចនេះគឺទឹកប្រទាលកទុយកពើរបស់ខ្ញុំដែលខ្ញុំប្រើទឹកចលិនស៊ីហើយខ្ញុំអត់មានប្រើ គីមីណាទៅដាក់ជីគីមីអីទេបាទគឺខ្ញុំអត់មានប្រើជីគីមីទេ គឺខ្ញុំប្រើតែទឹកចលិនស៊ីគឺយើងស្រោចហើយនឹងស្រោចគល់យើងស្រោចគល់ធ្វើឲ្យដីមានជីជាតិល្អហើយយើងស្រោចទៅលើអឺធាងរបស់វា គឺយើងធ្វើឲ្យធាងវាសញ្ជោពន្លឺបានគ្រប់គ្រាន់ ហើយពាក់ព័ន្ធនឹងកម្រិតដែលប្រើប្រាស់ប្រសិនបើពុកម៉ែបងប្អូនចង់ប្រើប្រាស់អាចតាក់ទងមកលេខទូរស័ព្ទខ្ញុំបានខ្ញុំនឹងណែនាំអំពីរបៀបនៃការប្រើទឹក Gelency ទៅលើដំណាំផ្សេងផ្សេងដែលពុកម៉ែបងប្អូនចង់ប្រើប្រាស់បាននេះគឺឃើញទេទឹកប្រទាលឃើញប្រទាលកន្ទុយក្រពើរបស់ខ្ញុំទេបាទអញ្ចឹងគឺខ្ញុំប្រើប្រាស់តែទឹក Gelency ទេពុកម៉ែបងប្អូននៅក្នុងចំការរបស់ខ្ញុំ ទាំងក្រូចឆ្មាទាំង អឺម្ទេសទាំងអីហើយនឹងកសាំងទៀបកសាំងអីគឺខ្ញុំប្រើតែទឹកកលិនស៊ីបាទនេះគឺ4ធ្នាប់បាទនេះបាទចូល4ធ្នាប់ហើយមួយធាងនេះចូល4ធ្នាប់ហើយបាទអញ្ចឹងអាចតែ3ធាងឬក៏4ធាងអាចបាន1គីឡូហើយបាទអញ្ចឹងឃើញថាសុខភាពរបស់វាបានល្អពុកម៉ែបងប្អូនកុំភ្លេច Subscribe ហើយនិង Share នៅវីដេអូនេះផងបាទអរគុណសម្រាប់ការទស្សនានៅវីដេអូនេះបាយបាយជម្រាបលា